មភក្តីជោមពោះថ្លៃមិនដែលប្រែអើយអូនមិនយល់ចិត្តអូនផិនអូនក្បត់ពីបំពុនចិត្ត លុតចូលមកខ្ញុំរើឲ្យអូនបដូរជំរងស្នេហាថ្មីឬចុះស្រីស្រីមានចិត្ត to climb. បតពីបំពុនចិត្តគ្រឿងជូចត់ពីអត់មុនក៏តស្លុនចូលមកទុំរើឲ្យអូនបដូរជំរងស្នាថ្មីឬចុះស្រី toy the climb, hold the climb.